Yeah អូខេសួស្តីអ្នកនាងបាទវិលត្រឡប់មកវិញជាមួយនឹង channel VTK Official អ្នកនាងទេបាទថ្ងៃនេះដែរគឺខ្ញុំមកប្រាប់អ្នកនាងពីរបៀបដាក់អក្សរនៅលើ keyboard នេះបាទនៅលើ keyboard ហ្នឹងអ្នកនាងបាទហើយខ្ញុំប្រាប់អស់ហ្មងបាទពីរបៀបទាញដាក់ចង្វាក់ចូលមិនបាទហើយហ្នឹងហើយចឹងបងអ្នកនាងនេះគេមកថ្មីបាទមិនទាន់មកជួយ subscribe ទេបាទសូមជួយចុចម្នាក់មួយបាទហើយអ្នកនាងសូមអឺ អើយមើលវីដេអូនឹងឲ្យដល់ចប់បានបានដឹងបានអ្នកនរគ្នាបាទអូខេចាំខ្ញុំប្រាប់ឲ្យអស់ហ្មងមកថ្ងៃហ្នឹងបាទមានបងប្អូនខមមិនច្រើនមែនតើបាទហើយមានបងប្អូនយើងក៏ខមមិនថាចំពោះការលេងអត់ហ្នឹងនៅលើ iOS តើលេងបានអត់ខ្ញុំចំពោះខ្ញុំវិញខ្ញុំអត់ដឹងដែរបងប្អូនព្រោះឯងខ្ញុំអត់បានប្រើទូរស័ព្ទ iOS ចឹងគឺខ្ញុំប្រើដល់ page Android អូខេឡូវមកខាត់ពេល review យើងចូលអូខេអ្នកគ្នាអ្នកគ្នាគ្រាន់តែចុចពាក្យអឺ ខាងលើនេះបាទពាក្យ setting នេះបាទអូខេសាសម៉ៃអ្នកគ្នាគេលោកអ្នកគ្នាមើលអត់តាន់បាទសាសម៉ៃបាទនេះពាក្យថា setting ខាងលើហ្នឹងអូខេហើយ setting ហ្នឹងអ្នកគ្នាឃើញពាក្យថា keyboard យើងចុចពាក្យ keyboard នេះមកបាទអូខេហ្នឹងហើយអ្នកគ្នានេះចំពោះ count of key អាហ្នឹងចំពោះ keyboard យើងយើងដាក់ទំហំវាប៉ុណ្ណាប៉ុណ្ណាហ្នឹងហើយអ្នកគ្នានេះ អានេះ21 3ឥឡូវឥឡូវខ្ញុំសាកដាក់20ឲ្យអ្នកគ្នាមើលខ្ញុំមើល20វាប៉ុន្មាននេះ20ទូចមែនតើបាទមកមានតាមកម្រិតហ្នឹងបងអ្នកអ្នកបងអ្នកនរគ្នាចង់លេងបាទអ្នកគ្នាគ្រាន់តែមើលតាមហ្នឹងបាទនេះវាមាននេះវាមានតាមហ្នឹងបាទមានមានតាមលេខរៀងហ្នឹងអានេះមកអានេះ21 3នេះមើលជាមួយខ្ញុំតាអាហ្នឹងហិតទូចទៀតហើយអ្នកគ្នាអូខេបាទ អាកន្លែងនេះអត់មានអីទេបាទអ្នកគ្នាមានតែប៉ុណ្្នឹងទេបាទអូខេខ្ញុំដាក់28 4ហ្នឹងឯអ្នកគ្នាអូខេចំពោះ start key ហ្នឹងអ្នកគ្នាចុចលើហ្នឹងមកអូខេអាហ្នឹងចង់បញ្ជាក់ថា C ហ្នឹងទៅ do ហើយអា D ក្រុមនេះ do re mi fa sol la ហ្នឹងអ្នកគ្នាអញ្ចឹងអាហ្នឹងអត់មានអីសំខាន់ទេបាទអញ្ចឹងយើងចូលមកក្រុមទៀតបាទអឺ មិញដល់កន្លែងនេះអ្នកគ្នាអញ្ចឹងយើងអូសមកក្រោមមួយទៀតមកតិចតិចតិចមកបាទអូខេហើយឃើញ clever caption យើងចុចលើពាក្យហ្នឹងមកបាទចុចលើ clever caption ហ្នឹងមកអូខេអ្នកគ្នានេះមកដល់កន្លែងហ្នឹងកន្លែងដាក់អក្សរយើងស្រួលចុចលេងឯអ្នកគ្នាបាទអូខេមកដល់កន្លែងហ្នឹងអ្នកគ្នាចង់ស្រឡាញ់មួយណាបាទបើខ្ញុំមិនឲ្យអ្នកគ្នាដាក់ដូរីមីនេះអូខេអាក្រមរបស់ហ្នឹងបាទដាក់ដូរីមីហ្នឹងមកអូខេ អូខេអធិស្ឋានបាទនេះអ្នកនាងដាក់ដូរេមីដូរេមីនឹងបានណាអ្នកនាងអាក្រមនេះវាមានកម្រិតវាដាក់ឲ្យវាកម្រិតដល់5អានេះ medium អានេះ low fast នេះអានេះដាក់ដល់5ណាគ្នាឲ្យយើងអកហ្នឹងយើងលេងនោះការសំលេងការនៅពិរោះហ្នឹងហើយណាគ្នាហ្នឹងខ្ញុំដាក់ធ្វើ medium បានហើយបាទអូខេ អ្នកគ្នាកន្លែងហ្នឹងមានប៉ុណ្ណឹងបាទអានេះមានសេរីអីផ្សេងផ្សេងពីហ្នឹងទៀតអ្នកគ្នាអាចស្វែងយល់ហើយធ្វើខ្លួនឯងហ្នឹងហើយអ្នកគ្នាអូខេវាមាននេះមាន microphone មានអីខប់សេរីមែនតើបាទអូខេអញ្ចឹងខ្ញុំប្រាប់ពីរបៀបដាក់ចង្វាក់មួយទៀតបាទនេះដែលខ្ញុំដាក់28មិញទូចមែនតើអ្នកគ្នាបាទអូខេខ្ញុំខ្ញុំដូរដាក់ឲ្យធំជាងហ្នឹងវិញបាទ យ៉ាអូខេអ្នកគ្នានេះខ្ញុំដាក់ត្រឹមអាមិញហ្នឹងបាទមើលនេះអ្នកគ្នានេះខ្ញុំដាក់ត្រឹម14 2 kW ហ្នឹងបាទអូខេអ្នកគ្នាបាទអញ្ចឹងរបៀបដាក់ចង្វាក់ចំពោះរបៀបដាក់ចង្វាក់វិញបាទអ្នកគ្នាគ្រាន់ចុចពាក្យថា sit អូខេហើយឃើញអារូបសភៅហ្នឹងបាទអាដូចផ្ទាំងសមីអញ្ចឹងយើងចុចរូបលើរូបសភៅហ្នឹងមួយមកអូខេហើយអ្នកគ្នាគ្រាន់តែរងចាំឲ្យវាលោតពាណិជ្ជកម្មសិនមកបាទ ចាំតិចបាទឲ្យវា load ចេញពាណិជ្ជកម្មសិនបាទ internet នឹង slow វាអត់ទាន់ load ហ្នឹងឯណាគ្នាបាទសូមចាំបន្តិចបាទយ៉ាអូខេអ្នកគ្នាពេលអ្នកគ្នាឲ្យរងចាំវាបានចេញពាណិជ្ជកម្មយ៉ាងហើយនេះឃើញអាពាណិជ្ជកម្មអាពណ៌លឿងហ្នឹងបាទអ្នកគ្នាគ្រាន់ចុចលើអាហ្នឹងមកបាទចាពណ៌លឿងហ្នឹងមកអូខេ អូខេអ្នកគ្នានេះយើងពេលវាដាឡូតដល់សូនយ៉ាងណាគ្នាចុចសញ្ញាគុណមកបាទអូខេហើយយើងចុចពាក្យថា sit នឹងម្ដងទៀតហើយយើងជ្រើសរើសយកអាហូសភៅនឹងដែរមកបាទអូខេនេះអ្នកគ្នាចុចអាសញ្ញាព្រួយឡើងលើមកហើយជ្រើសរើសរកពាក្យថា download បាទអូខេនេះគឺជា style ដែលនៅក្នុងទាំងអស់អ្នកគ្នាអ្នកគ្នាគ្រាន់តែចុចចូលដល់ link ខ្ញុំបានដាក់ ធ្វើវីដេអូពីមុនពីមុនហ្នឹងអ្នកគ្នាគ្រាន់តែចុចលើ link មកហើយ download ហើយអ្នកគ្នាមើលតាមខ្ញុំហ្នឹងទៅហើយនឹងបានចង្វាក់មកវាចូលនៅក្នុងហ្នឹងតែម្ដងបាទអូខេយើងមើលខ្ញុំដាក់ចង្វាក់ចូលក្នុងចង្វាក់ឲ្យអ្នកគ្នាបានមើលអូខេចុចលើហ្នឹងបាទចុចលើចង្វាក់មួយណាក៏បានដែរអ្នកគ្នាដោយសារខ្ញុំ down បានច្រើនដែរអ្នកគ្នានេះកັບសេរីមែនតើបាទអូខេយើងចូលចង្វាក់មួយសិនមកបាទ ចឹងបងអ្នកនរគ្នាមានចម្ងល់ហើយទៀតសូមកម្រិតនៅក្រោមវីដេអូនោះបាទអូខេចឹងបងអ្នកគ្នាមកថ្មីបាទមិនទាន់បានជួយចុចទេបាទជួយចុចម្នាក់មួយបាទ Subscribe បាទចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ